ប្រិមិត្តជាទីមេត្រីទេបំផុតចាប់បានហើយកំពូលជើងខ្លាំង3នាក់ដែលល្បីខាងគប់ដុំថ្មទៅលើយុវជនម្នាក់បណ្ដាលឲ្យស្លាប់នៅខេត្តតាកែវ បើតាមការបង្ហោះពីស្នងការដ្ឋាននគរបាលខេត្តតាកែវកាលពីព្រឹកថ្ងៃទី11ខែមិនិនាឆ្នាំ2023បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន3នាក់ពាក់ព័ន្ធករណីឃាតកម្មប្រព្រឹត្តកាលពីថ្ងៃទី21ខែមករាឆ្នាំ2023វេលាម៉ោង2រំលងអាធ្រាត្រនៅផ្លូវជាតិលេខ3ចន្លោះគីឡូម៉ែត្រ67និង68ស្ថិតក្នុង ភូមិស្រងែឃុំឧត្តមសូរិយាស្រុកត្រាំកក់ខេត្តតាកែវក្នុងនោះករណីនេះបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នាចំនួន5នាក់ជិះម៉ូតូ2គ្រឿងក្នុងនោះករណីនេះបង្កឡើងដោយជនសង្ស័យចំនួន5នាក់ដោយជិះម៉ូតូ2គ្រឿងដោយបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើយុវជនមានឈ្មោះគង់ចម្រើន ភេទប្រុសអាយុ20ឆ្នាំនៅភូមិស្រងែឃុំឧត្តមសូរិយាខណៈដែលកំពុងបើកម៉ូតូឌុបគ្នាជាមួយឈ្មោះគីជា ភេទប្រុសអាយុ27ឆ្នាំទីលំនៅដូចគ្នាបណ្ដាលឲ្យត្រូវមួយដុំថ្ម ចំទ្រូងរងរបួសធ្ងន់ដួលធ្លាក់ពីលើម៉ូតូត្រូវបានមិត្តភ័ក្តិនិងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវតែជាអកុសលជនរងគ្រោះបានស្លាប់ក្រោយពីដឹកដល់មន្ទីរពេទ្យតួយ៉ាងបន្ទាប់ពីទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍តូឈៀងផាន់រាស្នងការដ្ឋាននគរបាលខេត្ត បញ្ជាកម្លាំងជំនាញស្នងការដ្ឋានសហការជាមួយកម្លាំងអធិការដ្ឋានពាក់ព័ន្ធដើម្បីសហការស្រាវជ្រាវរហូតខាត់ខ្លួនជនសង្ស័យចំនួន3នាក់ក្នុងចំណោមបកពួក5នាក់រួមមានទី1មានឈ្មោះប្រាក់វិដន ភេទប្រុសអាយុ17ឆ្នាំ ស្ថិតនៅភូមិត្រពាំងវែងឃុំបឹងក្រាញ់ខាងត្បូងស្រុកសំរោងខេត្តតាកែវទី2មានឈ្មោះថាគូកកដាហៅកាក់ ភេទប្រុសអាយុ24ឆ្នាំ រស់នៅភូមិដូចជនបង្កទី1និងទី3មានឈ្មោះហឹមប៊ុននីហៅនុយភេទប្រុសអាយុ19ឆ្នាំ នៅភូមិពេជ្រចង្វាឃុំបឹងក្រាញ់ខាងត្បូងស្រុកសំរោងខេត្តតាកែវព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាក់ Excenter ពណ៌ខ្មៅគ្មានស្លាកលេខចំនួន1គ្រឿង។ យ៉ាងណាមិញជនសង្ស័យពីរនាក់ទៀតកំពុងតែគេចខ្លួនកម្លាំងជំនាញបានកំណត់អត្តសញ្ញាណដើម្បីធ្វើការឃាត់ខ្លួនហើយបច្ចុប្បន្នជនសង្ស័យទាំង3នាក់ខាងលើកម្លាំងសមត្ថកិច្ចជំនាញធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តតាកែវចាត់ការតាមនីតិវិធីច្បាប់និងបន្តស្វែងរកចាប់ខ្លួនបកពួលដែលបានរត់គេចខ្លួន